បោះនិយាយគូ Man U តែម្ដងទៅបាទអាងនឹងឆាប់បញ្ចប់កម្មវិធីរបស់យើងម៉ោង9ហើយ បាទបើយើងនិយាយទៅ1ម៉ោងកន្លះហើយបាទសម្រាប់ Manchester United ធ្លាប់ជួប Real Sociedad បាទគួរសមណាស់ Europa League Man U ធ្លាប់លេង C Real Sociedad នៅទឹកដី Real Sociedad ហ្នឹង4ទល់នឹង0បាទការប្រកួត Europa League 2021បាទហើយសម្រាប់ Champions League ធ្លាប់ជួបគ្នាកាល2013 Man U ទឹកដី Man U ឈ្នះ1-0បាទទឹកដី Real Sociedad 0ស្មើណែ មែនយូដូចអត់មានប្រវត្តិស៊ីរៀលសូស៊ីដេតអីដូចជាខ្លាំងខ្លាពេកទេអីបាទសូវស្រួលទេណាទឹកដីរបស់គាត់ ដូចជាមិនសូវជាល្អប៉ុន្មានទេហើយជំនេះឲ្យចេញមួយស្និតយ៉ាប់យ៉ៃណាប្រិមិត្តបាទមែនយូល្អការពារឥឡូវប្រចាំជំនេះចាញ់រៀលសូស៊ីដេតបាទ5ប្រកួតចុងក្រោយឈ្នះ4ចាញ់1បើ4ប្រកួតចុងក្រោយឈ្នះទាំង4ប្រកួតតំបន់ការពារគាត់មមហើយបាទបើនិយាយហើយការប្រកួតជុំនេះក្នុងដីទៀតបាទល្អណា បាទមែនយូតែកុំអីបាទគូច្រើនណាស់ប្រិមិត្តកុំអីយើងមែនយូមួយកុំហ្មងទៅបាទសម្រាប់រៀលសូស៊ីដេត4ប្រកួតនៅក្នុងលីករបស់ខ្លួនឈ្នះ2បាទចាញ់1ស្មើ1បាទប្រកួតចុងក្រោយស្មើជាមួយនឹងអាតេម៉ាឌ្រីត ក្រៅដីឈ្នះទាំងពីរប្រកួតឈ្នះអែលឆេឈ្នះកាឌីសណែរៀលសូស៊ីដេតគេល្អក្រៅដីវិញយ៉ាប់យ៉ែងណាបាទយ៉ាប់យ៉ែងយប់នេះ Manchester United បាទអត់មាន Martial បាទឥឡូវខ្ញុំអឺបាទចូលទៅកាន់ line បាទមិនទាន់ចេញ line app ទេប្រិមិត្តគ្រាន់តែចេញជីឈ្មោះអ្នកដែលត្រូវទៅកាន់ទឹកបាទអ្នកដែលមានឈ្មោះនៅក្នុងល្ងាចនេះចឹងណាប្រិមិត្តបាទបាទបាទសម្រាប់ Manchester United បាទអ្នកចាំទីគឺមានរហូតដល់4រូបឯណោះ De Gea, Heaton ឌូប្រាកាហើយជាមួយនឹងវីតិចតំបន់ការពារគឺមានលីណាឡូសម៉ាខាយបាទម៉ាទីណេសម៉ាឡេស៊ីរ៉ាហ្វអេវ៉ារ៉ាន់ដាឡុតលូកសវ៉ាន់ប៊ីសាកាបាទថុនសេប៊ីហើយជាមួយនឹងហ្វឺដរិកសិននៅក្នុងតំបន់បម្រើមានប្រូណូហ្វឺណាន់ដេសអេរិកសិនហ្វ្រេតកាស៊ីមេរ៉ូបាទចដិនសាន់ឆូផេលេស្ទ្រីវ៉ាន់ដឺបេកថមណៃបាទស៊ីដានដែរបាទស៊ីដានអ៊ីកបលហើយនឹងក្លបប៊ីម៉ៃណូនៅក្នុងតំបន់ប្រយុទ្ធគ្រីស្ទីណូរ៉ូនដូ អានតូនីម៉ាឆលរ៉ាហ្វតអានតូនីបាទអានតូនីអេលិនកាបាទសថៃអឺបាទហ្គាណាឆូហើយជាមួយនឹងម៉េកណែលអញ្ចឹងយប់នេះគឺមានរ៉ាហ្វតក៏មានម៉ាឆលក៏មានរ៉ូដូក៏មានវាពិបាកត្រង់តែមួយទេប្រិមិត្តពិបាកពិបាកត្រង់ថាមិនពិបាកនឹងស្វែងយល់ទឹកចិត្តរបស់ Manchester United ទេប្រិមិត្ត បាទអញ្ចឹងយើងនិយាយអំពី Manchester United នេះខ្ញុំនិយាយថាវាអាចត្រានត្រឹមរួចជែកបាទសម្រាប់ជែកមួយស្និតនេះសម្រាប់ Manchester United បាទខ្ញុំផ្ដល់ជូនឲ្យ Manchester United ប្រយ័ត្នប្រយែងស្មើប្រិមិត្តគូមានច្រើនបាទយល់ល្អប្រិមិត្តជ្រើសរើសរំលងគូ Man U ទៅបាទបើសិនជាប្រិមិត្តស្រឡាញ់បាទចូលរួមទស្សនា អាចនឹងវិនិយោគតិចតួច តែបើប្រិយមិត្តមិនវិនិយោគក៏បាន ដែរសម្រាប់គូនេះអត់សូវល្អទេបាល់នេះ Manchester United អាចស្មើបាទអាចស្មើហើយអាចយកឈ្នះបាន ត្រឹមតែមួយគ្រាប់តែប៉ុណ្ណោះហើយអញ្ចឹងបើសិនជាយើងនិយាយអំពី Man U ខ្ញុំមើលងាយមែនអត់មានមើលងាយទេបាទប្រិមិត្តត្រូវដឹងថាទម្លាប់របស់ Manchester United តែប៉ុណ្្នឹងឯងបាទយប់នេះ Man U បាន3ពិន្ទុអាចនឹងបាន3ពិន្ទុបាល់នេះប្រយ័ត្នតែមួយពិន្ទុប្រិមិត្ត បាល់នេះអាចស្មើអត់ស្រួលណាប្រិមិត្តប្រយ័ត្នប្រយែងអញ្ចឹងយល់ល្អគូទាំង32គូដូរទៅមានគូច្រើនណាស់ប្រិមិត្តវិនិយោគគូណាក៏បានដែរតែកុំគូមែនយូអីអត់សូវស្រួលទេបាទប្រិមិត្តអត់សូវស្រួលទេបាទលីវើពូលមិនមែនមកពីអត់ម៉ាណេទេអត់មានច្រើនជ្រុលបាទនិយាយរួមទៅតំបន់ការពាររបស់គាត់មានភាពបញ្ហារឿងកីឡាករផ្លូវចិត្តរបស់កីឡាករពុំមានបញ្ហា បាទអញ្ចឹងកំពុងតែស្ថិតនៅក្នុងការសម្របបញ្ហាជាពិសេសនោះគឺតំបន់បំរើរបស់គាត់ឈឺច្រើនបាទយើងក៏និយាយថាយើងក៏និយាយថាអ្វីគ្រប់បែបយ៉ាង របស់លីវភូកើតចេញពីម៉ាណេតែម្នាក់ប្រិមិត្តប្រិមិត្តក៏និយាយថាបាត់ម៉ាណេម្នាក់លីវភូលេកើតអត់ទេចុះហេតុអីបាន community សៀលលីវភូឈ្នះ Man City ប្រិមិត្តយើងគិតមើលចេះវិញបាទអញ្ចឹង បើយើងមើលការប្រកួតចុងក្រោយរបស់ Liverpool សួរតែលេងមួយ Manchester City ឈ្នះ Manchester City Manchester City អត់អត់ទៅរួចទេចូលមិនក៏ដើមឆ្នាំលេងឈ្នះអញ្ចឹងបានបញ្ជាក់បញ្ជាក់ថា វាមកពីកត្តាកីឡាកររបស់គាត់ គឺមានបញ្ហារងរបួសកីឡាករមួយចំនួននឹងចូលលេងជាប់ពេកកម្លាំងរបស់គាត់មិនត្រឡប់មករកភាពល្អប្រសើរវិញប្រិយមិត្តឃើញតែលេងយប់មិញណាខានស្អែកនេះគឺត្រូវលេងយប់បាទ Premier League ទៀតហ่ะ អញ្ចឹងកីឡាកររបស់គាត់គាត់ល្អូតាំងពីដើមឆ្នាំមកម៉េះថាកីឡាកររបស់គាត់សម្រាប់បានតិចណាស់ណាបាទហែមយត្រាសួរហេតុអីបានកីឡាកររបួសហើយឲ្យខ្ញុំនិយាយថាម៉េចបាទអញ្ចឹងខ្ញុំសួរថាហេតុអីបានជាម៉ូតូបាយកង់ហេប្រិមិត្តបាទហែមចត្រាឥឡូវខ្ញុំសួរវិញហេតុអ្វីបានជាម៉ូតូបាយកង់ បើសិនម៉ូតូយើងទុកនៅផ្ទះចោលវាមិនបែកកង់ទេបើសិនជាកលាករអង្គុយនៅកៅអីបំរុងគឺអត់របួសទេ តែកលាករចូលលេងអញ្ចឹងវាត្រូវតែរបួសហើយបាទអឺចេះប្រិមិត្តបាទប្រិមិត្តចង់បានគូចាំខ្ញុំឲ្យគូនៅក្នុងក្រុមវិញបើសិនជាប្រិមិត្តថាចង់បានភ្នែកភ្នែកហ៎បាទជប់នេះបើប្រិមិត្តយល់ល្អស្រឡាញ់ បាទពិតពិតប្រិមិត្តអាចឆ្លាញ់ Villarreal បានប៉ុន្តែសម្រាប់ចិត្តខ្ញុំខ្ញុំឆ្លាញ់ទៅលើ Roma បាទប្រិមិត្តឆ្លាញ់ Roma បាន បាននេះអស់ធំហើយ Roma ស្មើបាទរួចខ្លួនណាបាទចង់និយាយថារួចចេកបើសិនជាប្រិមិត្តចង់បានចេកខ្ញុំផ្ដល់ជូនឲ្យ Roma មួយប្រិមិត្តយក Roma ល្អបាទ Roma បាទប្រិមិត្តអាចឆ្លាញ់ Villarreal បានប៉ុន្តែគ្រាន់ថាចេកវារឿងច្រើនគួសមបាទហើយបើសិនយើងនិយាយ Villarreal វាល្អអត់ចោះពេកមួយរយៈនេះណា បើសិនជានិយាយរោម៉ាវាមានទៅមានមកអញ្ចឹងវាអាចនឹងមានភាពល្អខ្លះបាទប្រិមិត្តដែលស្រឡាញ់ក្រុមណាដែលបាទគេហៅថាល្អឥតខ្ចោះពេកឃើញឈ្នះច្រើនពេកដាក់ពុបវាអាចនឹងរបូតណាប្រិមិត្តបាទអត់ស្រួលទេបាទអញ្ចឹងយើងរកមើលក្រុមណាដែលវាមានឡើងមានចុះបាទហើយកម្រិតរបស់នេះបើសិនតែយើងនិយាយអំពីរ៉ូម៉ាជាមួយនឹងបាទអឺ Rasgrand នេះខ្ញុំអាចនិយាយបានថាគឺមានភាពល្អច្រើនបាទល្អច្រើន បាទក្រុមនៅក្នុងប្រទេសប៊ុលហ្គារីនេះខ្ញុំគិតថាទៅវាមិនរួចទេ បាទទៅវាមិនរួចទេបាទ